អូខេបាទសួស្តីអ្នកទាំងអស់គ្នាបាទនៅក្នុង group ក៏ដែរក្នុង TikTok ក៏ដែរនៅក្នុង Facebook ក៏ដែរបាទខ្ញុំនឹងលេខចំណៃអូខេតើស្ដែកដាក់5ចាក់ពី3 4 5អេសិនដៃ5ចាននេះអស់ស្កក1 2 3 4ដល់បាទអញ្ចឹងក្នុងការលាយគឺ1 2បាទសាស្ដែក1ស្ករ2 បាទនេះគឺលំអងណាបាទលំអងដាក់ពីទៅបាទលំអងណាអូខេទីចូលលំអងប៉ុណ្ណឹងបាទប្រែវីតាមីនវីតាមីនថែមបាទបាទបាទបាទ បាទនេះខ្សែទៅដល់កូនកូនក្មេងបងប្អូនឌីអឹមបាទឌីអឹមអានេះណា3កំមប់ដែរ បាទ DM នឹងដាក់ការពារកុំឲ្យវាមកវានេះមកវាឆាប់ខូចបាទនេះតែខ្មុំបាទនេះខ្ញុំចាក់លេតែខ្មុំណាបាទតែខ្មុំដែររាវរាវសល់ពីខែកស៊ូមកបាទថែមតាំងតិចដែរគោវាសពគោវាសពសាច់បាទដើម្បីឲ្យ នេះនឹងលបាយនឹងវាចូលគ្នាពេលយើងចាក់លាយជាមួយនឹងលបាយទី1វាផ្សព្វល្អណា Pastor មកតែតាំងហឹមចាក់ជូបាទបើសិនជាវារាវយ៉ាងណាយ៉ាងណីបងប្អូនត្រូវតែធ្វើតាមរូបមុនដើម បាទសាស្ត្រស្ដាយមួយស្គរពីរនេះអត់នេះខ្ញុំរត់ទៅ តាមស្ករខេបាទល្បាយមិញរាវជ្រុលដូចបងប្អូនបានឃើញខ្ញុំថែមបាទខ្ញុំថែមស្ករ2ម្សៅ1ណាបាទប៉ុណ្ណេះអូខេ បាទល្បាយប៉ុណ្ណេះអូខេប៉ុណ្ណឹងបាទយកប៉ុណ្ណឹងឯងណាបាទហ្នឹងប៉ុណ្ណឹងមិនរាវពេកមិនខាប់ពេកអូខេបាទអញ្ចឹងចំណៃខ្មុំវាសំខាន់បាទវាសំខាន់មែនតើ បើសិនជាបងប្អូនលេខត្រូវតែ បាទម្ដងពីរដង គឺវាអឺឃុំនោះវាឡើងមកវាឡើងលឿនមកបើសិនជាវាបើយើងលេខមិនត្រូវទេបាទវាធ្លាក់ណាអូខេវាមិនធ្លាក់មកក៏វាអត់ស៊ីសល់ចំណីវាខាតជាងអូខេឥឡូវខ្ញុំដាក់ឲ្យមើលបងប្អូនចាំមើលថាតើវាស៊ីអត់បើស៊ីលឿនប៉ុណ្ណាណាអូខេ ឥឡូវបងប្អូនមើលណាមើលសភាពបាទវាស៊ីបាទវាស៊ីខ្លាំងបាទអញ្ចឹងហើយក្នុងបាទមើលសភាពណាមើលសភាពវាស៊ីបាទវាស៊ីណាវាស៊ីច្រើនវាស៊ីខ្លាំងបាទហើយស្គរបងប្អូនត្រូវបាទចាក់ស្គរមកហើយចាក់ទឹកធម្មតាមកចាក់ផែកផែកមកណាបាទណាចាក់ចឹងចឹងមកបាទស៊ីហើយអូខេ បាទអញ្ចឹងចំណីដាក់វាកុំឲ្យដាច់បាទឲ្យវាតែមានជាប្រចាំហ្នឹងទៅ បាទតែឲ្យខ្ញុំទៅអស់ថែមអស់ថែមហើយណាបាទបងប្អូនមើលនេះណាមើលវារោមនឹងខ្នាប់ក្បាលនឹងល្មឹងបាទ បាទរោមនឹងខ្នាប់ណាបាទរោមនោះគាត់បាទអញ្ចឹងទឹកយើងចាក់ផែកផែកអញ្ចឹងមកណាបាទដើម្បីជួយផ្សើមវាវាបឺតអានេះតមួយថ្ងៃពីរថ្ងៃទេបណ្ដាក់ទៀតណាទៅមិនដាក់ដែរទេបាទប៉ុន្តែចំណៃវាអស់អញ្ចឹងខ្ញុំក៏ថែមចំណៃវាណា